តេកណានុបទាននេះប៉ុន្តែនិយាយពីតេកណានុបទានវាញឹកញាប់ពេកទៅហើយបាននិយាយបែកខ្លះទៅតេកណានុបទានថ្ងៃមុនក៏ទេសនៅវត្តក្តីដើមនឹងអញ្ចឹងបានមកនិយាយឲ្យផ្សេងគ្នាទៅវាព្រោះផ្សាយធัวទៅស្ដាប់កសែទៅថ្ងៃណាក៏លើតតេកណានុបទានថ្ងៃណាក៏លើតតេកណានុបទាននោះអ្នកស្ដាប់នឹងចប់ហើយបាទអាត្មាចេះតែមកក្រេហ្នឹងហើយយ៉ាងតាមមើលហ្នឹងហើយ ពីព្រោះអីចំណាំអញ្ចឹងចំណាំថាខ្មែរយើងធ្វើបុណ្យអីបើថាតេកណានុបទានចង់ឲ្យទេសពីតេកណានុបទានបុណ្យបច្ច័យ4ចង់ឲ្យទេសពីបច្ច័យ4បុណ្យកឋិនចង់ឲ្យទេសពីកឋិនកតញ្ញូចង់ឲ្យទេសពីកតញ្ញូហើយប្រហែល10ឆ្នាំវានៅតែប្រហែលក្រេហ្នឹងហ្នឹងតែ4ក្បាច់ហ្នឹងវាដដែលដដែលពេកអញ្ចឹងមិននិយាយឲ្យគិតចារណាច្រើនជាងនឹងតិចតើហ្នឹងចឹងអញ្ចឹង មានពិតប្រកបដែល គួរបណ្ដោះបន្ថែមពីទ្រព្យសម្បត្តិនឹងគឺសទ្ធាការយល់ត្រូវនេះប៉ុន្តែបើយើងយល់មិនត្រូវលើសទ្ធាភ័យទៀតសទ្ធាភ័យមិនខ្លាចអស់លុយព្រោះលើសទ្ធាមកព្រោះអាចារ្យគាត់លើក ពាក្យថាអូមានសទ្ធាជ្រះថ្លាចូលប៉ុនអីចឹងណាដល់លើសទ្ធាខ្លាចអស់លុយទៀតអ្នកដែលអត់សទ្ធាអស់លុយច្រើនជាងទៀតណាតិចមកថាមិនជឿចាកាលណាមានជំនឿខុស ខុសពីសទ្ធាណាអស់លុយច្រើនជាងសទ្ធាសទ្ធានេះគឺជាការជឿលើហេតុផលត្រឹមត្រូវមាន ទំនុក ចិត្តខ្លួនឯងច្បាស់លាស់ថារឿងណាដែលល្អពិតប្រកបមានហេតុផលខ្ញុំធ្វើរឿងណាមិនមានហេតុផលខ្ញុំមិនធ្វើនេះសទ្ធានេះគឺជាការទុកចិត្តមានបញ្ញាផងមានសទ្ធាការជឿជាក់ផងចុះដែលមិនមានសទ្ធាមានតែភាពភ្ញាក់ផ្អើលទៅវិញនោះអស់លុយច្រើនជាងមិន អាត្មាទៅអាមេរិកដឹងអ្នកដែលមិនមានសទ្ធាពិតប្រកបណាអស់រាប់ម៉ឺនរាប់សែនដុល្លារអស់អស់ច្រើនខ្លះអស់ផ្ទះនៅទៀតមកពីអីមកពីជឿទៅលើការឃោសនាបបឆោតរបស់គេដូចនៅមួយកន្លែងយើងដឹងហើយថាគេអួតប្រកែយកឈ្មោះសម្ដេចជួនណាតយកទៅប្រើអឺអួតតែខ្លួនឯងជាពោធិសត្វឬក៏អួតតែខ្លួនឯងជាអ្នកត្រាស់ដឹងអីហ្នឹង ហើយគេថតវីដេអូទៅដាក់ពលឺពីក្រោយទៅ Photoshop ឬក៏ Adobe Audition ដែលគេប្រើ Vega កម្មវិធីកាត់តវីដេអូនោះហើយយាយយាយគាត់មានចេះកាត់តវីដេអូអីគាត់ឃើញតែគេដាក់ភ្លើងចេញពីក្រោយគេក៏ហក់ថាទៅដល់ប្រជុំនេះគឺទៅដល់ស្អីស្អីជឿមកទៅជឿអស់លុយទាំងម៉ឺនទាំងសែនដុល្លារជឿរបៀបនេះជាសទ្ធាទេមិនមែនទេមែនទេគឺជាការភ្ញាក់ផ្អើល ក្នុងធម៌ហៅថាអធិមកខៈគឺងប់ងល់ហៅថាងប់ងល់គ្មានពន្លឺទេអត់មានពន្លឺបញ្ញាទេរបៀបនេះមិនមែនសទ្ធាទេមនុស្សដែលមានសទ្ធាពិតប្រកបមិនមែនសទ្ធាប្រែទៅអស់លុយទេមែនទេនៅក្នុងសិលក៏មានសទ្ធាឃើញទេនៅក្នុងភាវនាក៏មានសទ្ធារឿងទាំងអស់នោះគឺមានសទ្ធាទាំងអស់ប៉ុន្តែ យើងដោយសារយើងនិយមនិយាយថាអូសាធុសាធុមានសទ្ធាជ្រះថ្លាចូលឬសទ្ធានឹងអត់សบายចិត្តហ្មងមែនទេឬសទ្ធានឹងលែងសบายចិត្តហ្មងនៅ ក្នុងបញ្ញកិរិយាវត្ថុ10មានសទ្ធាទាំងអស់សទ្ធាក្នុងការឲ្យទានសទ្ធាក្នុងការរក្សាសិលសទ្ធានៅក្នុងការ ចម្រើនភាវនាសទ្ធា នៅ ក្នុងការធ្វើអបជាយនៈការគោរពអនលំទោនចំពោះបុគ្គលដែលគួរគោរពសទ្ធានៅក្នុងវិជាវចៈក្នុងការបម្រើខ្នះខ្នែងសទ្ធានៅក្នុងការចែកបុណ្យសទ្ធាក្នុងការអនុមោទនាបុណ្យសទ្ធាក្នុងការស្ដាប់ធម៌សទ្ធាក្នុងការសម្ដែងធម៌ដូចខ្មែរមកសម្ដែងក៏មានសទ្ធាដែរណាបើអត់សទ្ធាអត់ជ្រះថ្លាទេខ្មែរអត់មកទេណាសទ្ធានៅក្នុងការតម្រង់ទិដ្ឋិ ឲ្យនឹងត្រូវឲ្យត្រឹមត្រូវឃើញសទ្ធាវាមានច្រើនចឹងសទ្ធានឹងគឺជាធម្មជាតិធ្វើចិត្តឲ្យថ្លាស្អាតឲ្យវាបរិសុទ្ធឲ្យមានកម្លាំងឲ្យក្លាហាននៅក្នុងកុសលប៉ុន្តែជាអកុសលគឺថាយើងយល់ពីពិតពាក្យសទ្ធានឹងមិនបានដិតដល់រឿងដែលមិនមានសទ្ធា ពិតប្រកបទៅវិញទេ ដែលនាំឲ្យ ធ្វើកម្មវិធីផ្ដេសផ្ដាស់កាន់តែច្រើនអស់លុយកាន់តែច្រើនតែមិនបានផល នឹងចឹងបង្កើតកម្មវិធីអីផ្សេងផ្សេងឥឡូវហ្នឹងគេបង្កើតពីមុនមកដូចមិនដែលសូវលឺឥឡូវវាបង្កើតរហូតពីមុនធម្មតាដាបាំងស្គលធម្មតាឥឡូវហ្នឹងគេបង្កើតរហូតទៅដល់ឆាកមហាបាំងស្គលទៅហើយឃើញទេអត់សទ្ធាទេគឺជំនឿផ្ដេសផ្ដាស់ដែលយល់ថាធ្វើអញ្ចឹងទៅវាអស់ចង្រៃអស់ចង្រៃមិនដាក់ទៅ ដាក់កណាត់ដាក់អីឲ្យលោតសូតបាំងស្គលមកទាញមកអស់ចង្រៃ សទ្ធាណាអញ្ចឹងសទ្ធាគឺនៅក្នុងហេតុផល3យ៉ាងទី1ច្បាស់លាស់ទៅលើកម្មគិតថាអំពើចេតនាដែលធ្វើនឹងពិតជាមានទី2ប្រកបច្បាស់ទៅលើវិបាកគឺផលរបស់កម្មនោះទី3ច្បាស់ប្រកបថាហេតុយ៉ាងណា ផលអញ្ចឹងវាអត់ហេតុអត់ដែលខុសហេតុរបស់វាទេ អាចនិយាយបានថាកម្មមុណាវត្តតីលោកតើសត្វលោកនឹងគឺវាប្រព្រឹត្តទៅតាមកម្មនិសធាម្យ៉ាងទៀតក្រោយពេលដែលយល់ច្បាស់នៅពធមានតថាគតពោទេសធាជឿច្បាស់ថាព្រះពុទ្ធពិតជា មានព្រះធម៌ពិតជាមានព្រះធម៌នឹងពិតជាមានក្នុងលក្ខណៈអីពិតជាមេគាសម្រាប់ឲ្យសត្វដើរមែនមែនពធនឹងមកសូត្រផ្លុំឲ្យយើងជាមិនទេអត់ទេអត់អត់យល់អញ្ចឹងញាតិញោមហ្នឹងហើយ នេះអាត្មានិយាយឲ្យពិចារណាបានតែតំណឹងបន្តិចញាតិញោមនឹងមានការភ្លឺស្វាងក្នុងជីវិតប៉ុន្តែអាត្មាដើរមើលភាកច្រើននិយាយពីយើងស្ដាប់ទេសនាគ្រប់ទីកន្លែងបើគិតពីពេលវេលានៃការស្ដាប់សំតែយើងយល់ដឹងច្រើនណាស់ព្រោះគ្រប់បនតែងតែសម្ដែងធម៌តែយើងបានពិចារណាតាមធម៌នឹងអត់សម្ដែងធម៌ មិនមែនជាការគម្រប់កម្មវិធីទេអាត្មាអស់សង្ឃឹមនឹងសម្ដែងធម៌ដោយសារអីគោលគំនិតទៅសម្ដែងគឺចង់ឲ្យយល់ចង់ឲ្យដឹងការពិតប៉ុន្តែបរិស័ទដ៏ច្រើនចាត់ទុកការសម្ដែងធម៌គ្រាន់តែជាពិធីការមួយ ធ្វើបន់ហើយបើមិនសម្ដែងមិនដឹងធ្វើអីព្រោះវាធ្លាប់ធ្វើតែអញ្ចឹងហើយបើនៅតែយល់អញ្ចឹងទេលមុំឈប់ទៅហើយអាត្មាលមុំទៅរកប្រពន្ធរកអីហើយមែនទេ ហ្នឹងហើយចុះបើសិនជាយល់ថាការសម្ដែងធម៌វាគ្រាន់តែជាកម្មវិធីគម្រប់កិច្ចទូអង្គណាទេក៏បានវាមានខុសគ្នាអីមិនចឹងហ្នឹងហើយចឹងមិនថាចូលចិត្តនិយាយពន្យល់ឲ្យយល់ហើយយល់ទៅវាមិនចំណេញអ្នកណាចំណេញញាតិញោមហ្នឹងណាវាមានភាពភ្លឺស្វាងក្នុងជីវិតហើយដល់មានសទ្ធាទៅយើងនឹងឃើញថាបុណ្យមានច្រើនកលាណាដែលត្រូវធ្វើ លែងឃើញថានឹកបន់អស់លុយលែងនឹកកើតកន្លែងហ្នឹងតាំងពីការសម្អាតចិត្តតាំងពីការនៅផ្ទះតាំងពីការនិយាយស្ដីទំនាក់ទំនងត្រូវចម្រើនមេត្តាយ៉ាងម៉េចយ៉ាងម៉េចនៅក្នុងជីវិតយើងនឹងតែម្ដងគ្រប់ពេលគ្រប់វេលាហ្នឹងហើយពីព្រោះបន់នៅលើចេតចេតនាឃើញនៅលើចេតនាហើយដល់តែយើងមានសទ្ធា ច្បាស់លាស់ដោយមានបញ្ញា ជាគ្រឿងអមផង យើងសម្រេចផ្លូវដើរដោយខ្លួនឯងសម្រេចផ្លូវដើរដោយខ្លួនឯងកាលណាមិនមានសទ្ធាច្បាស់លាស់សូម្បីអ្នកទៅសំណាក់ធัวក៏ដោយ នៅតែនៅតែចាញ់ប្រូលោកគ្រូនឹងពុទ្ធមកស្ដាប់ឮតាមវិទ្យុស្មាថាអូថាអ្នកមិនដែលទៅរៀនធัวចុះវាអញ្ចឹងទៅហើយថាអ្នកមិនតន់ទៅបដិបត្តិធัวទៅវាអញ្ចឹងទៅហើយអ្នកចោលផ្ទះចោលសំបែងទៅបដិបត្តិធัวនៅតែចាញ់ប្រូលោកគ្រូទៀត មានជាដូនមួយគាត់ឡើងនិយាយតាមវិទ្យុទេណាគាត់ថាគាត់ចម្រើនធัวចម្រើនធัวទៅស្រាប់តែឃើញពន្លឺឃើញព្រះអង្គអីចឹងទៅតើគាត់នឹងដល់ណាហើយស្រាប់លោកគ្រូគេបកថាចិត្តដល់ទីទៀតដល់ងាប់ហើយចាអូធัวអញ្ចឹងធัวហ្នឹងហើយអញ្ចឹងមិនថាអូយ៉ាប់ហ្នឹងដែរមិនមិនមានបញ្ញាខ្លួនឯងជាគ្រឿងអាកាត់ ការឃើញធัวច្បាស់លាស់មិនមែនអ្នកដតីឃើញឲ្យទេមិនមែនអ្នកដតីមើលឲ្យទេគឺឃើញដោយខ្លួនដោយខ្លួនឯងដូចគ្នានឹងយើងដើរផ្លូវចឹងមើលផ្លូវពិតប្រកបភ្នែកខ្លួនឯងឈានមិនខុសភ្នែកខ្លួនឯងមិនពឹងភ្នែកអ្នកដតីឲ្យយើងដើរត្រង់ផ្លូវបានទេអានឹងផ្លូវដើរមែនទេណាផ្លូវដើរមែនទេគឺអញ្ចឹងគ្រូ មានទួនាទីត្រឹមតែ ពង្រៀនឲ្យចេះមើលផ្លូវមានទួនាទី ត្រឹមតែឲ្យចេះមើលផែនទីពេលដើរគ្រូមិនអាចមកដឹកដៃទៀតទេអាហ្នឹងវាជាផ្លូវលោកនេះផងឃើញទេចុះតម្រុំទៅពីផ្លូវចិត្តរឹតទៅនៅខាងក្នុងទៀតគ្រូណាមកមើលឲ្យយើងកើតដល់អញ្ចឹងអាត្មាទៅកាណាដាក៏អញ្ចឹងនេះតាមួយនោះគាត់មកដល់គួយពេនភ្នែនមុខព្រះមុខលោកណាក៏មិនគោរពដែរ គាត់ថាគាត់នឹងវាខ្ពស់ជាងលោកជាងអីទៀតព្រោះគាត់តបិតនេះទៅឃើញភ្លើងមកគាត់ថាហ្នឹងឯងធัวអូងាប់ទៀតហើយអានឹងវាគ្រាន់គ្រាន់បើបន្តិចជាងអ្នកតែអង្គុយហើយនៅក្នុងធัวហៅថាវិបស្សនូបកិលេសមានន័យថាជាកិលេសចូលទៅពាក្យវិបស្សនាអ្នកបដិបត្តិធัวភាកច្រើនងាប់ត្រឹមហ្នឹងដល់ឃើញអាហ្នឹងជាប់ជាពាក់នឹងអាហ្នឹងនឹងហើយគឺជាកិលេសដែលជាប់ជំពាក់នឹងនិមិត្តរបស់វិបស្សនា ឃើញទេដល់យើងអត់បានសិក្សាឲ្យវាដល់អញ្ចឹងទៅឃើញតែនេះតែនោះហ្នឹងឯងធัวដូចយើងមានគោលបំណងថាឡើងទៅលើប្រាសាទដល់ពងដើរទៅនឹងឃើញយៈឃើញស្អីវានិមិត្តស្អីស្អីនៅគៀមគៀមហ្នឹងហ្នឹងឲ្យកន្លែងយើងងាប់នៅហ្នឹងដូចរឿងការរំទឹករំអញ្ចឹងអឺអាហ្នឹងវារឿងនិទានទេរឿងព្រេងទេប៉ុន្តែគាត់ថាជាជារឿងដែលយើងគួរមកយកគិតនៅក្នុងជីវិតពេលទៅនឹងមានយៈហើយគ្រូផ្ដាំថាទោះបីឮសំឡេងអីក៏ដោយ អ្នកមិនត្រូវបែរក្រោយទេហើយសិស្សប្រុសប្រុសពីរទៅមុនឲ្យតែស្រីស្រែកវ៉ាប់ផ្លាត់ងាកមកគេវៃបាក់កងាប់ហ្នឹងហើយឃើញទេដូចពេលដែលយើងធ្វើអីមួយចឹងគឺវាតែងតែមានធម្មតាថាមានព្រះមានមេណាណាហ្នឹងហើយយើងធ្វើស្អីក៏ដោយទៅធ្វើវត្តក៏ដោយទៅធ្វើស្អីក៏ដោយទៅរៀនធម៌ក៏ដោយបដិបត្តិអីក៏ដោយបើមិនសត្រូវខាងក្នុងគឺសត្រូវខាងក្រៅធម្មតាយើងទៅធ្វើល្អគេតេះដេលោចូលចូលទៅធ្វើអីចឹងអាហ្នឹងដូចមករំខានចឹង ណាបានបានខឹងស្អីធ្វើតែអញដែរឯងចេះមាត់អីខឹងទៅគេវិញចឹងវាមានចាំបាច់ទៅតអីមួយមនុស្សចឹងមែនទេណាខាងក្នុងក៏ដូចគ្នាចឹងវាមាននិមិត្តរារាំងច្រើនណាស់នៅក្នុងចិត្តយើងហ្នឹងតែបើយើងដឹងផ្លូវច្បាស់កំណត់ច្បាស់ទៅអូឃើញស្អីក៏ដោយវាត្រឹមតែជាការឃើញឃើញហើយក៏វាបាត់ទៅហែកវាចេញឲ្យអស់ហ្នឹងទីបំផុតវានឹងទៅដល់ឃើញថាវាទៅទេស្អាត នៅក្នុងពិភពលោកនេះគឺមានត្រឹមតែជាធាតុទោះបីជារូបធាតុដែលឃើញឬសម្លេងអ្វីវាសុទ្ធតែជា ធាតុប៉ុណ្ណោះឯងអស់សេចក្តីប្រកាន់ថាទោះបី នៅក្នុងវិបស្សនានឹងក៏ជាអនត្តាអនត្តាគ្មានអីសម្រាប់យកមកអទេខ្លួនឯងនេះវាអត់ផងហ្នឹងទៅយកស្អីមកសម្រាប់ខ្លួនឯងកើតនឹងចឹងនេះវាចូលទៅជ្រៅបន្តិចអានិយាយហ្នឹងប៉ិនគ្រាន់ថាផ្ដើមដំបូងអានិយាយពីសទ្ធាពិតប្រកប ថាយ៉ាងណា គឺយល់ដឹងហេតុផលច្បាស់លាស់កាលណាមិនមានសទ្ធាច្បាស់លាស់ងាយនឹងជឿខុសងាយនឹងត្រូវគេបោកប្រាស់ងាយនឹងគេយកផ្លាកសាសនាមកកុហកយើងអញ្ចឹងបានថាមិនមែនថាអូឲ្យទៅកាន់ពុទ្ធសាសនាសិតតែល្អទេមិនមែនទេអ្នកដឹកនាំនៅក្នុងពុទ្ធសាសនាដូចគ្នានឹងក៏ដោយសិតតែមានគោលដៅចង់អនុគ្រោះបរិស័ទនឹងឲ្យយល់ដឹងត្រឹមត្រូវក៏មិនមែនដែរ ណាពីព្រោះអ្នកដឹកនាំទាំងអស់យើងត្រូវដឹងថាសត្វតែជាបុថុជជនមានល្អមានអាក្រក់អ្នកកើតក្នុងសម័យព្រះផងនៅតែមានអ្នកដឹកនាំខុសឥឡូវយើងគិតប៉ុណ្ណេះទេវតតកើតសម័យណាសម័យព្រះសម័យព្រះនឹងហ៊ានបំបែកពីព្រះអង្គចុះតម្រាំឥឡូវនេះយើងទៅទុកចិត្តម៉េះមរឹសមែនណាហ្នឹងហើយសម័យព្រះនៅតែមានអ្នកដឹកនាំកុហក ហើយចុចទម្រាំឲ្យយើងឥឡូវនេះអត់អ្នកកុហកណាទៅមិនក៏ឆាប់ជឿម៉េះយល់ទេហ្នឹងហើយអញ្ចឹងបានអាត្មាពេលដែលអាត្មាធ្វើដំបងអាត្មាផ្ដើមនិយាយដំបងអាត្មានិយាយខុសគេហ្នឹងមិនខ្វះទេអ្នកវាយអាត្មានោះវាយហ្នឹងវាយដោយពាក្យសម្ដីប៉ុន្តែអាត្មាថាឲ្យទៅបានគេចាប់ផ្ដើមវាយអាត្មាចិត្តជោគជ័យហ៎វាខ្លាចតែគេមិនស្ដាប់ត្មងនឹងបរាជ័យហ្នឹងបរាជ័យហ៎ ណានឹងបរាជ័យបើនិយាយទៅមានអ្នកចាំចាប់កំហុសកាន់តែច្រើនអាត្មាកាន់តែអពួកពិបានស្ដាប់លោកនឹងនិយាយថាម៉េចបើថាគ្រាន់តែលឺឲ្យលោកនឹងមិនដឹងប្រទេសប្រដាសអង្ខិលស្ដាប់អានឹងកែមិនកើតទេណាដោយមន្ត្រីសំខ្លះគេចាំចាប់ទោសកំហុសអាត្មាអញ្ចឹងណាជាមួយតែនិយាយខុសអីគេចាប់អាត្មាថាសាធុ ស្ដាប់ទម្រាំតែឃើញរាប់ពាន់កសែតបើស្ដាប់ចប់ហើយមិនយល់ទៀតអានឹងគួរក្បាលក្តាមសុទ្ធណាអើយតើបានស្ដាប់មែនទេអើយតើបានស្ដាប់វាណាស់តែមិនបានស្ដាប់ហ្នឹងហើយមិនខ្វះទេអ្នកខ្លះនៅពោធិ៍សាត់នឹងលឺថាវត្តអាត្មាធ្វើវត្តយេស៊ូគេថាដំបូងឡើយអត់មកទេអត់ស្ដាប់ទេដល់ទៅពេលគាត់ទៅនៅអាមេរិក បានយកកសែតពីអ្នកអាមេរិកដូចគ្នាស្ដាប់គាត់ថាងាប់ឯងនៅចិត្តធัวយូរហើយអត់ដឹងដល់ទៅដល់នោះបានទារកសែតស្ដាប់វិញហើយវាចុះឯងណាហ្នឹងហ្នឹងមកពីមិនយល់ធ្វើម៉េចហើយយើងវាមិនថាអីទេឧបនិស្ស័យវាមិនតន់ដល់ដូចអ្នកនៅចិត្តព្រះអញ្ចឹងមិនមែនប្រៀបធៀបខ្លួនឯងព្រះទេប៉ុន្តែគ្រាន់ថាសំបីពពុតនៅហ្នឹងចន្ទសោការិកៈដែលស្មាលើកមិញហ្នឹងមិនមែននៅឆ្ងាយពីវត្តណា ពេលគាត់សម្លាប់ជ្រូកសម្លេងសัตว์ជ្រូកដែលគាត់សម្លាប់នឹងលឺដល់វត្តជាតិពន្ធដែរតិចថាដែលដាក់បាតមកវែកតិចថាដែលទៅស្ដាប់ធម៌មកពេលអានឹងវាអញ្ចឹងវាអត់មានឧបនិស្ស័យវាអញ្ចឹងទៅបខំហ្មងមែនទេនឹងអញ្ចឹងប៉ុន្តែគ្រាន់ថ្មថាឲ្យយល់ពាក្យថាសัพពទានឹងធម្មទានឹងជានិតិធម្មទានឈ្នះអស់ទានទាំងពួង កាលណាយើងយល់ត្រូវធ្វើតិចតែបានផលច្រើន ព្រោះធ្វើទៅវាចំកន្លែងធ្វើទៅវាត្រង់ផ្លូវដូចយើងធ្វើស្រែចឹងมันអាចអាងពូជធាច្រើនហើយយើង ពិតថាយើងចំណាយពូជធាច្រើនពិតជាបានផលច្រើនមែនទេបើយើងអត់បច្ចេកទេសយើងគ្មាន ដឹងវិធីសាស្ត្រនៃការធ្វើទេសាបខុសរដូវព្យួរស្រែមិនស្មើដាក់ជីមិនត្រូវមិនអាងជីច្រើនតែស្រូវល្អបាច់ខ្លាំងពេកខ្លោចតែគេមានពូជល្មមតែគេមានទីផ្សារច្បាស់លាស់ គេមានការយល់ដឹងច្បាស់លាស់គេអាចធ្វើពីរបស់តិចឲ្យទៅជារបស់ ច្រើនបានមែនទេហ្នឹងហើយអ្នកដែលទៅកាន់សុគតិភពសម័យព្រះមិនមែនសុទ្ធអ្នកមានបានទៅ អ្នកក្រអ្នកខ្ញុំគេប៉ុន្តែគេដើរត្រូវដើរត្រូវផ្លូវចិត្តព្រោះជីវិតទៅកាន់បរលោកមិនមែនទៅស្ពាយទ្របទៅណាស្ពាយបុណ្យតាស្ពាយសេចក្តីល្អតើអញ្ចឹងនៅពេលស្លាប់អត់មានវោះមានក្រកើតទៀតទេ ថ្មិញមួយយកទៅមិនបានដូចតែគ្នានោះ